ចំពោះស្ដីអំពីអ្នកដែលបានចាប់ផ្ដើមធ្វើទង្វើល្អមុនគេឬធ្វើទង្វើអាក្រក់មុនគេអានអប៊ីអរក្នុងហាឌីសទី171 عن أبي عمرو جرير بن عبد الله رضي الله عنه قال كنا في صدر النهار عند رسول الله صلى الله عليه وسلم فجاءه قوم عراة مجدى بالنمار أو العباء متقلد السيوف عامتهم من مضر بل كلهم من مضر أعرى وجه رسول الله صلى الله عليه وسلم لما رأى بهم من الفاقة الحديث رواه رواه مسلم នៅក្នុង من នេះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំជំរុញនិងលើកទឹកចិត្តអ៊ុម៉ាត់របស់លោកឲ្យធ្វើការបរិច្ចាគ ហើយលោកបានបញ្ជាក់ប្រាប់ថាបញ្ជាក់ប្រាប់អំពីផលប្រយោជន៍ឬក៏ប៉ះលើអ្នកដែលដឹកនាំគេអ្នកដែលអឺដឹកនាំទៅរកប្រការល្អអ្នកដែលធ្វើប្រការល្អមុនគេហើយមានគេតាមអឺធ្វើល្អតាមគាត់ទៀតគាត់នឹងបានប៉ះលើធំធេងពីអល់ឡោះស៊ុបហានហូវតាឡាដែលមានបញ្ជាក់នៅក្នុងហាឌីសនេះនៅក្នុងហាឌីសអប៊ីអាមរូជារីប៊ីអាប់ឌុលឡាហរ៉ាឌីអល់ឡោះអានហូគាត់បាននិយាយថា كنا في صدر النهار عند رسول الله صلى الله عليه وسلم ពេលព្រឹកព្រលឹមថ្ងៃមួយពួកយើងនៅជាមួយនឹងនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនេះសហបត្តិបាននិយាយ5ចឹង فجاءه قوم عراة مجلى بالنمار أو العباء ស្រាប់តែមានមនុស្សមួយក្រុមដែលមិនមានសម្លៀកបំពាក់មុជតាប៊ីននីម៉ារអវលអាបាមានតែ កំទេចក្រណាត់ធ្វើអំពីស្បែកឬមួយក៏ក្រណាត់រុំខ្លួនប៉ុណ្ណាក្នុង hadith ផ្សេងទៀតប្រាប់ថាមិនមានពាក្យស្បែកជើងទេអញ្ចឹងបង្ហាញថាពួកគាត់ទាំងអស់គ្នាដែលមកជួបនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាមនោះគឺក្នុងស្ថានភាពដែលក្រលំបាកលំបិនជីវភាពជីវភាពប្រចាំយើងមែនទេមូតកលីឌីសយូហ្វស្ពាយ ដាវមកទៀតអាមតុហុមមីនមូដរបុលគុលហុមមីនមូដរពួកគេភាគច្រើនស្ថិតនៅក្នុងចំណោមកុលសម្ព័ន្ធមូដរឬក៏ទាំងអស់គ្នានឹងគឺជាកុលសម្ព័ន្ធមូដរមូដរគឺជាកុលសម្ព័ន្ធអារ៉ាប់មួយដែល ស្ថិតនៅទីក្រុងម៉ាឌីណាជាកុលសម្ព័ន្ធដ៏កំកើងជាកុលសម្ព័ន្ធដ៏ខ្ពង់ខ្ពស់ប៉ុន្តែពួកគេទាំងអស់គ្នាដែលមើលមកជួបនប៊ីសល្លាឡាមគឺមាន មានជីវភាពលំបាកលំបិនមែនទែនជាអ្នកក្រខ្សោយ fatama arabajuhu rasulillah sallallahu alaihi wasallam ដោយរ៉ូស៊ូលឡោះលោកបានប្រែទឹកមុខរបស់លោកលីម៉ារ៉ាប៊ីហ៊ីមីអល់ហ្វាកដោយសារតែលោកឃើញពួកគេនឹងជួបប្រទះក្រីក្រភាពក្រីក្រខ្លាំងពេកនប៊ីសល្លឡោះសាមពួកឃើញពួកគេមកជួបគាត់ យ៉ាងដូច្នេះគឺណាប៊ីមានការប្រែប្រួលទឹកមុខរបស់របស់គាត់ព្រាមសុលឡឡថ្ងៃនេះហ៊ីវ៉ាស្ដាប់ដោយសារតែគាត់អាណិតសាហាបារបស់គាត់គាត់អាណិតឧបត្តិរបស់គាត់ដែលជាក្រខ្សត់ដែលមកជួបគាត់ហ្នឹង فدخل ثم خرج ក្រោយមកលោកក៏ចូលទៅក្នុងគាត់ក៏ចូលទៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏ចេញមកវិញ فأمر بلالا فأذن وأقام គាត់ក៏បានប្រើ Bilal ឲ្យបើហើយក៏ឲ្យ Bilal គាត់មកដែរតែពួកពេលនោះដល់ពេលសញ្ញាគាត់ទូសហូតហើយអញ្ចឹងនប៊ីប្រាប់ឲ្យ Bilal ទៅបើដល់ខែក្រោយមកឲ្យគាត់បានសម្បត្តិយ៉ាងនប៊ីធ្វើជាអ៊ីម៉ាំ Fasalla thumma khatab នប៊ីសម្បត្តិយ៉ាងជាអ៊ីម៉ាំហើយក៏គាត់ថ្លែងសន្ទរកថា فقال يا أيها الناس اتقوا ربكم Ya ayuhan nasu taqu rabbakum alladhi khalaqakum min nafsin wahidah. Nabi sau ayat Quran ni. rõ dah jawab tu. Hai ayat mùi tiap đã Nabi kat sau đấy. Ya ayyuhalladzina amanu taqullaha wa tanzur nafsum ma qaddamat lighadin. Rõ dah jawab ayat Quran. Nếu phép eh? Nabi sallallahu alaihi wasallam sau ayat Quran huruf jorana hai Nabi mempersahkan cek. Tasaddaqa rajulun min dinari min dirhami min thawbi បរិសម្នាក់អាចធ្វើការបរិច្ចាគអំពីមាសរបស់គាត់បានអំពីប្រាក់របស់គាត់អំពីសម្លៀកបំពាក់របស់គាត់មានសអីបរិសអំពីស្រោសាលីមួយសរបស់គាត់បានព្រោះ4កំបងដៃវាស្មើនឹងមួយសណាអញ្ចឹងអ្នកដែលមានលទ្ធភាពត្រឹមតែស្រោសាលីមួយសក៏បានដែរមានសអីតាមរិះអំពីផ្លែលម៉ើមួយស ហាត់តាកលរហូតដល់គាត់និយាយថាវ៉ាឡូវិសេសទីសម្រាប់បើទោះបីជាផ្លែលម៉ើពាក់កណ្ដាលក៏ដោយបើទោះបីជាមកចំណត់អំពីផ្លែលម៉ើក៏ដោយអញ្ចឹងនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគាត់ជំរុញនិងលើកទឹកចិត្តអ៊ុម៉ាសហបត្តិរបស់គាត់ដែលមានធនធានដែលជាអ្នកមានទ្រព្យដែលជាអ្នកមានលុយកាក់នោះឲ្យបរិច្ចាគបើទោះបីជាការបរិច្ចាគនោះអំពីមាសរបស់គាត់អំពី អឺប្រាក់អំពីសម្ភារបំពាក់អំពីអឺស្រោចសលេងដែលជាចំណីអាហារអំពីផ្លែលម៉ើអឺទាំងអស់ហ្នឹងគឺសុទ្ធសឹងតែតែពីសុទ្ធសឹងជំរុញឲ្យសហបត្តិដែលដែលជាអ្នកមានត្រាប់សម្បត្តិធ្វើការបរិច្ចាគទៅពីព្រោះនៅវិស្លាមគាត់មានការប្រែប្រួលទឹកមុខរបស់គាត់ពេលដែលពួកគេទាំងអស់គ្នាមកជួបគាត់ក្នុងស្ថានភាពបែបនេះយ៉ាងក្នុងលក្ខណៈក្រខ្សត់បំផុតនៅពីគឺមានអាណិតអាណិតស្រឡាញ់ពួកគេមែនទែន فجاء رجل من الأنصار بصرة كادت كفه تعجز عنها ស្រាប់តែមានបរិសម្នាក់អំពីអានសរដែលស្ថិតនៅទីក្រុងម៉ាឌីណានោះយកថប់មួយមកថងនោះសឹងតែគាត់មិនអាចលើកវារួចដោយសារតែវាធ្ងន់ពេក គាត់ដាក់មាសនៅក្នុងនោះគាត់ដាក់ប្រាក់គាត់ដាក់អ្វីអ្វីផ្សេងផ្សេងដែលគាត់ចង់សក្កតគឺគាត់ដាក់នៅក្នុងថងហ្នឹងហើយគាត់យកមកឲ្យនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាមដើម្បីធ្វើការបែងចែកពួកគាត់សតកោះលីឡាគាត់ធ្វើដើម្បីអល់ឡោះគាត់បរិច្ចាគដើម្បីអល់ឡោះដើម្បីឲ្យហើយគាត់ធ្វើនឹងគឺដើម្បីឲ្យឲ្យបានទៅដល់អ្នកក្រីក្រឲ្យបានទៅដល់អ្នកដែលមានជីវភាពលំបាកលំបិនហ្នឹងសូមសូមតតាបាណាស់ បន្តមកទៀតមានអ្នកផ្សេងក៏ធ្វើតាមគាត់ដែរព្រោះឃើញគាត់ធ្វើអញ្ចឹងដល់ពេលអញ្ចឹងអ្នកផ្សេងក៏ចាប់ដើមធ្វើការសន្តបត្តិដែរ حتى رأيت وقومين من طعام وسيرة ខ្ញុំបានឃើញចំណីអាហារ មកពនុកហើយនឹងសម្ភារបំពាក់មកពនុកមានថាសាវ៉ាផ្សេងផ្សេងគាត់ក៏យកចំណីអាហារមកគាត់ក៏យកសម្ភារបំពាក់មកមកពូនពោលាគ្នារហូតដល់បានមកពនុកមកពនុកទៅចឹងទៅពួកពួកគាត់ទាំងអស់គ្នាធ្វើតាមសាវ៉ាដែលយកខំដាក់មាសដាក់ប្រាក់នៅក្នុងនោះយកមកឲ្យអ្នកនេះសិលហ្នឹងពួកគាត់ទាំងអស់គ្នាធ្វើតាមបរិបទនេះ حتى رأيت وجه رسول الله صلى الله عليه وسلم يتهلل ខ្ញុំបានឃើញផ្ទៃមុខរបស់រស៊ូលឡោះញញឹមវិញ كأنه مذهبة ផ្ទៃមុខរបស់គាត់ហាក់បីដូចជាភ្លឺភ្លាកភ្លាកបើដូចជាមាសអញ្ចឹងណាចាំចាំតាំងជាថាភ្លឺផ្លេកផ្លេកអីចឹងទៅអាហ្នឹងគឺបង្ហាញថានាប៊ីសុលឡោះសាមគាត់គាត់មានការសប្បាយចិត្តគាត់ពេញចិត្តទៅនឹងអ្វីអ្វីដែលសាហាបាត់បានធ្វើពីព្រោះនាប៊ីជំរុញឲ្យសាហាបាត់ធ្វើការបរិច្ចាគពួកគាត់ទាំងអស់គ្នាក៏ធ្វើការបរិច្ចាគតាមអ្វីដែលនាប៊ីសុលឡោះបាទនេះយីរ៉ាសាឡាម prática aqui, né? Então, na Bíblia, para saber, tinha ninguém. فقال رسول الله صلى الله عليه وسلم من سن في الإسلام سنة حسنة فله أجرها نبي មានប្រសាសន៍ថានរណាហើយដែលធ្វើប្រការល្អអ្វីមួយនៅក្នុងអ៊ីស្លាម فله أجرها គាត់នឹងបានប៉ះពីអល់ឡោះ سبحانه វតាឡា វអជ្រុមិនអាមីឡាប៊ីហាមិនបាឌីហើយគាត់នឹងទទួលបានប៉ះឡាពីអ្នកដែលធ្វើបន្តពីគាត់មកទៀតមានន័យថាគាត់ពេលដែលធ្វើនោះបានប៉ះឡាពីអល់ឡោះស៊ុបហានវតាឡាហើយហើយអ្នកដែលតាមគាត់ ណាអ្នកដែលធ្វើដោយគាត់នោះគឺគាត់ប៉ះលើរបស់ពួកគាត់បានហើយក៏ប៉ះលើនឹងធ្លាក់មកលើអ្នកដែលដឹកនាំធ្វើអំពើល្អនេះដែរដោយសារដោយសារតែអ្នកដំបូងគេធ្វើអំពើល្អគាត់ដឹកនាំគេណាគាត់ចង្អុលបង្ហាញផ្លូវគេឲ្យធ្វើអំពើល្អអីចឹងពេលដែលគាត់ចង្អុលបង្ហាញពេលដែលគាត់ប្រាប់នោះគាត់បានបានប៉ះលើហើយអ្នកដែលធ្វើតាមគាត់បានប៉ះលើពីអល់ហើយប៉ះលើអ្នកដែលតាមនោះគាត់ធ្លាក់មកលើអ្នកដែលដឹកនាំធ្វើប្រការល្អនេះដែរ អាហ្នឹងគឺប៉ះឡាធំធេងមែនទេពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាមានអ្វីរីអីយ៉ាងពោសាមានអ៊ូយូរីហ៊ីមឆៃដោយមិនខ្វះឬក៏មិនអស់មិនបាត់មិនខ្វះប៉ះឡាពីអ្នកដតាមនេះទេឥឡូវទីហោចេះគាត់ដឹកនាំគេឲ្យធ្វើប្រការអ្វីមួយដែលមាននៅក្នុងច្បាប់ឥស្លាមណាព្រោះប្រការហ្នឹងវាមានអាសាលមកហើយអញ្ចឹងគាត់ដឹកនាំគ្នាគាត់ប្រាប់គ្នាគាត់អឺ ធ្វើយ៉ាងម៉េចដើម្បីឲ្យគេធ្វើតាមគាត់ដើម្បីបកឲ្យដើម្បីទៅរកប្រការហ្នឹងដើម្បីឲ្យប្រការហ្នឹងបានសម្រេចដើម្បីឲ្យប្រការហ្នឹងគឺបានទៅដល់អ្នកក្រីក្រដូចជាសង្កោះជាដើម អញ្ចឹងពេលណាដែលគាត់ដឹកនាំគាត់បានប៉ះឡាពីអល់ឡោះសុបហានវតាឡាហើយនៅតាមគាត់បានបានប៉ះឡាដែរហើយប៉ះឡានោះក៏ធ្លាក់មកលើគាត់ដែរព្រោះគាត់ជាអ្នកដឹកនាំគេធ្វើអំពើល្អមិនមែនថាសតកោះមួយទេមានទាំងសម្បាយ៉ាងមានទាំងការបួសដូចជាបួសសុណាត់គាត់ហៅគេគាត់ប្រាគេគាត់ដឹកនាំគេឲ្យធ្វើអំពើល្អណាគាត់ជំរុញអ្នកផ្សេងឲ្យធ្វើប្រការហ្នឹងអញ្ចឹងគាត់បានប៉ះឡាធំធេងមែនទេពីអល់ឡោះសុបហានវតាឡាទៅបីជាការរៀនសូត្រសូត្រកូរ៉ានអ្វីផ្សេងៗដែលមាននៅក្នុងច្បាប់អ៊ីស្លាម វាមិនមែនប្រការដែលមិនមានក្នុងច្បាប់វិសាមកគាត់ដឹកនាំទេអាហ្នឹងខុសវិញប្រការដែលមិនមានហើយគាត់ដឹកនាំទៅលើទៅធ្វើអបការហ្នឹងអាហ្នឹងខុសហើយអត់ត្រូវទេលឹងចង់និយាយថាប្រការដែលមានអាសាលអាសាលមកមាននៅក្នុងកូរ៉ានមាននៅក្នុងសុណាណាប៊ីណាមាននៅក្នុងពុកកំសាររបស់យើងនេះហើយគាត់ដឹកនាំធ្វើប្រការហ្នឹងយ៉ាងអញ្ចឹងអាហ្នឹងបានប៉ះដល់ភូមិថេមែនទេពីអល់ឡោះស្មានថាដូចយ៉ាងនិយាយអញ្ចឹងអញ្ចឹងសហបត្តិនេះ ម្នាក់ដែលយកថង់មកដែលសឹងថាគាត់លើកមិនរួចទេណាគាត់យកមកធ្ងន់ពេកយ៉ាគាត់ដាក់អឺរបស់ដែលគាត់ចង់សិទ្ធិរបស់នោះវាច្រើនពេកនៅក្នុងនឹងយ៉ាអញ្ចឹងសិទ្ធិរបស់នោះវាមានអាសាលមកហើយវាមាននៅក្នុងកូរ៉ានប្រាប់ឲ្យសិទ្ធិរបស់វាមាននៅក្នុងហាឌីសនប៊ីប្រាប់ឲ្យសិទ្ធិរបស់អញ្ចឹងពេលក្រោយមកទៀតសាហាបតម្នាក់ហ្នឹងនប៊ីសសំជំរុញនឹងលើកទឹកចិត្តឲ្យធ្វើការបរិច្ចាគ សហាបតម្នាក់ក៏យករបស់ហ្នឹងមកធ្វើការបរិការទៅហើយអ្នកផ្សេងអ្នកផ្សេងពេលឃើញម្នាក់នឹងធ្វើអញ្ចឹងក៏ធ្វើតាមម្នាក់នឹងចឹងដែរនាំគ្នាបរិការទៅអញ្ចឹងម្នាក់នឹងគឺគាត់បានប៉ះឡើងធំធេងមែនទែនពីអល់ឡោះសុបហានាហ៊ូវតាឡាហើយប៉ះឡើងអ្នកតាមគាត់ក៏ធ្លាក់មកលើអ្នកដែលដឹកនាំធ្វើអំពើល្អនេះដែរដែលបានច្រើនសន្ធឹកសន្ធាប់មែនទែនពីអល់ឡោះសុបហានាហ៊ូវតាឡាចឹងបានច្បាប់អ៊ីស្លាមលើកទឹកចិត្តនិងជំរុញយើងឲ្យយើងធ្វើអំពើល្អឲ្យបានច្រើនដឹកនាំគ្នាធ្វើអំពើល្អ ومن سن في الإسلام سنة سيئة كان عليه وزرها ឯជនណាដែលធ្វើប្រកាសប្រោះវិញគាត់នឹងបានវិសាពីអល់ឡោះដែលថាអល់ឡោះដល់ឲ្យដល់វិសាម្នាក់ហ្នឹងវ៉ាវិសរុមិនអាមីឡាប៊ីហាមិនបាឌីហើយវិសាអ្នកដែលធ្វើនោះក៏ធ្លាក់មកលើគាត់ដែរណា គាត់ធ្វើបកើអបការនឹងហើយហើយ user ហើយអ្នកដែលធ្វើតាមគាត់ user របស់ពួកគេមានហើយហើយ user របស់ពួកគេទេក៏ធ្លាក់មកលើអ្នកដែលអ្នកដែលដឹកនាំធ្វើបការក្រក់ដែរមានអ្វីរីអីយ៉ាងពោសមានអ៊ូយូមានអ៊ូមានអ៊ូសឺរៀនឆៃអានដោយមិនខ្វះឬក៏មិនបាត់បើ user អ្នកដែលតាមនឹងទេឥឡូវឧទាហរណ៍តែម្នាក់នេះគាត់ដឹកនាំធ្វើប្រការអាក្រក់ដឹកនាំធ្វើប្រការណាដែលមិនមាននៅក្នុងច្បាប់វិសាដឹកនាំធ្វើប្រការណាដែល ច្បាប់អ៊ីស្លាមហាមគាត់ពេលដែលគាត់ដឹកនាំនោះណាពេលដែលគាត់ចងល់បង្ហាញគេគាត់ចងល់ចងល់ផ្លូវគេគាត់ប្រាគេគឺគាត់យូសាពីអល់ឡោះតាឡាយូសាហើយហើយអ្នកដែលធ្វើតាមគាត់យូសាហើយយូសាអ្នកដែលធ្វើតាមគាត់ក៏ធ្លាក់មកលើអ្នកដែលអ្នកដែលដឹកនាំទៅរកប្រការក្រក់នឹងដែរយ៉ាអញ្ចឹងអ្នកដែលដឹកនាំទៅរកប្រការក្រក់គឺធ្ងន់ក៏មែនទេធ្ងន់មែនទេ ចឹងបានច្បាប់អ៊ីស្លាមវាឡើងនិយាយមែនចឹងជំរុញឲ្យយើងឲ្យយើងធ្វើអំពើល្អឲ្យបានច្រើនឲ្យយើងដឹកនាំគ្នាបង្ហាញផ្លូវគ្នាណាព្រៀនប្រដៅគ្នាទៅលើប្រការល្អហើយហាមឃាត់មិនឲ្យធ្វើអំពើអាក្រក់ទេជួនពេលខ្លះគាត់មិនមែនដឹកនាំគេឲ្យធ្វើអំពើអាក្រក់ទេណាគាត់មិនមែនបង្ហាញផ្លូវគេទេប៉ុន្តែគាត់ធ្វើខ្លួនឯងគាត់គាត់ធ្វើតែម្នាក់ឯងគាត់ទេណាដល់គាត់មិនមិនបានប្រាប់គេមិនបានដឹកនាំគេទេតែនៅពេលដែលគាត់ធ្វើហើយប្រការក្រក់ហ្នឹងគាត់យល់សើដល់ពេលអ្នកផ្សេងឃើញគាត់ធ្វើអញ្ចឹង ធ្វើតាមវាសារបស់ម្នាក់ហ្នឹងមានហើយហើយក៏វាសាហ្នឹងធ្លាក់មកលើមកលើគាត់ដែរប្រសិនណាបើគេធ្វើដោយគាត់100នាក់1000នាក់ច្រើននឹងច្រើនជាងនឹងឬក៏ទីជាងនឹងវាសាគាត់ធ្លាក់មកលើគាត់ទាំងអស់គាត់ជាអ្នកទទួលដែរណាគាត់ដឹកនាំទៅរកប្រកាសហ្នឹងគាត់បង្ហាញផ្លូវគេគាត់វេកផ្លូវគេនាំនាំមកគេដើរទៅរកប្រកាសហ្នឹង អញ្ចឹងបើច្បាប់វាស្ដារហាមយើងមិនឲ្យយើងធ្វើប្រការក្រក់ទេណាឲ្យជៀសវាងឲ្យជៀសឆ្ងាយពីប្រការណាដែលច្បាប់ស្ដារបើវាស្ដារហាមគាត់ហើយស្ដារជំរុញយើងឲ្យយើងដឹកនាំគ្នាទៅប្រការល្អដូចនឹងនិយាយអញ្ចឹងណាអញ្ចឹងប្រការណាដែលច្បាប់វាស្ដារជំរុញឲ្យយើងធ្វើយើងធ្វើទៅនឹងគឺបានប៉ះឡើងធំធេងមែនទេពីអល់ឡោះសុបហានាហ៊ូវតាអាឡា هذا وصلى الله على نبينا محمد وعلى آله وصحبه وسلام عليكم ورحمة الله وبركاته